មើលតបសំនៀងណានិយាយតែរឿងជីវិតជីវិតតែបើនិយាយដល់រឿងហ្នឹងហើយអ្នកម៉ាក់អាផ្ទះនេះតើអ្នកម៉ាក់នឹងចែកឲ្យកូនមួយណាទៅអ្នកម៉ាក់អ្នកនាងធីតានេះឯងខ្វះពេលសួរទេហ៎នេះឯងគិតថាម៉ាក់ឆាប់ស្លាប់ហ៎ឯងចង់ឲ្យម៉ាក់អាយុខ្លីអានឹងចែកទ្រព្យសម្បត្តិឲ្យឯងមែនទេតែម៉ាក់ណាមុនចែកទ្រព្យសម្បត្តិក៏គាត់មើលកូនដែរគាត់ច្បាស់ជាឲ្យកូនបងហើយព្រោះកូនបងណាគឺជាអ្នកមើលថែគាត់ច្រើនជាងហ៎ ត្រូវហើយអូនបងនិយាយយ៉ាងម៉េចណាបងនិយាយយ៉ាងម៉េចត្រូវនេះពួកយើងមើលម៉ាក់ទាំងអស់គ្នាតាកុំចង់អាងកាំងយកទ្រព្យសម្បត្តិតែម្នាក់ឯងអញមិនមែនចង់កាំងចង់អីទេអញនិយាយតាមត្រឹមត្រូវទេវតា មានភ្នែកហ៎កូនមានទេវតា ទេអីមកពីណាទេ គឺបងចង់បានតែឯងណា លោកស្រីណាសម្រួលអារម្មណ៍មួយមួយដកដង្ហើមយឺតយឺតឲ្យស្រួលខ្លួនណាអូយលោកស្រីតេតើរណានោះខុសទៅសំនៀងកូនទី1របស់យើងហ្នឹងណាតែគេអត់លើកទេអូប្រហែលជាគាត់រវល់ហើយណាលោកស្រីអូយអូយតេតរណាទៀតហើយខទៅវិជាកូនទី2របស់យើងណា គេក៏អត់លើកដែរសោះហើយអូយទី1ក៏មិនលើកអាទី2ក៏មិនលើកនេះណាត់គ្នាទៅដឹងហើយអូតែតែថាលោកស្រីក៏ពិបាកចិត្តឲ្យដល់ទាំងហើ មួយមួយសម្រួលអារម្មណ៍សម្រួលអារម្មណ៍ណើមិនអោយទេមិនអោយទេ អើយមួយម៉ាត់ទៀតបានហើយព្រោះអ៊ំធប់ញ៉ាំហើយអូយតែលោកស្រីណាខានពិសាអីច្រើនថ្ងៃហើយណាមួយលោកគ្រូពេទ្យផ្ដាំថាអូយលោកស្រីពិសាឲ្យច្រើនជើងនឹងឆាប់មានកម្លាំងនោះអុយអ៊ំហូបមិនចូលទេស្រោះអ៊ំហូបអត់ចូលទេអ៊ំតូចចិត្តខ្លាំងណាស់ អ៊ំឈឺ3ថ្ងៃហើយអត់ដែលឃើញកូនប្រុសអ៊ំមកសួរសុខទុក្ខអ៊ំសោះនេះប្រហែលជាលោកប្រុសទាំងពីរគាត់ជាប់រវល់ហើយអ៊ំដឹង ថាគេជាប់រវល់ធ្វើការអ៊ំមួយក៏ធ្លាប់ធ្វើការដែរការពីគេនៅតូចតូចអ៊ំខំធ្វើការ ពេលដែលកូនឈឺអ៊ំខំព្យាបាល អ៊ំលក់សัพท์លក់គ្រប់ដើម្បីព្យាបាលគេទាំងពីរនាក់តែនេះអ៊ំគ្រាន់តែឲ្យគេមកទាត់ដង្ហើមចុងក្រោយរបស់អ៊ំក៏គេមិនមកដែរប្រហែលជាកម្មជាងចិត្តមុនហើយព្រោះបានហើយឯងយកបបរនោះជប់ចុះអ៊ំជប់ហូបហើយឥឡូវចេះណាបើអ៊ំពិសាបបរនេះអស់ ស្រស់នឹងធ្វើមហូបពិសេសមួយគឺមហូបប្រឡុកប្រឡាក់ឲ្យអ៊ំហូបឆាប់មានកម្លាំងនោះអូនអីគេស្រូវហ៎មហូបប្រឡុកប្រឡាក់នោះស្អីគេមិនណាយអូយមិនស្គាល់ប្រឡុកប្រឡាក់គឺអាមហូបដែលអ៊ំធ្លាប់ធ្វើមានសាច់គោជ្រើជ្រើឈ្ងុយឈ្ងុយនោះអូនអូអានឹងគេហៅថាឡុកណាក់អើយស្រស់ហើយស្រស់មកនៅជាមួយអ៊ំ3 4ឆ្នាំហើយអ៊ំស្ដាប់មិនសឹងបានទេនេះតែល្អមួយយ៉ាងដែរដែលបានស្រស់នៅចិត្ត គាត់អ៊ំបានសោចខ្លះបើសិនជាអ៊ំនៅម្នាក់ឯងច្បាស់ជាគួតស្លាប់ហើយបើគ្មានកូនទាំងពីរនាក់ហ្នឹងគេមកនៅក្បែរអ៊ំសោះអញ្ចឹងណាក៏ផ្លិចនោះអីលោកលាក់អូយលោកលាក់អ៊ំកំភៃអីណា ស្រស់នឹងនៅ ជាមួយអ៊ំលុះគ្រាខ្សាត់នឹងខ្សៃអរគុណហើយណាស្រស់អរគុណរហូតហើយ thank you ម៉ាក់សុបាយជាខ្លាំងណាស់ដែលជំនាញហើយនឹងកុលាបមិនលេងម៉ាក់អឺស្រស់ទៅយកទឹកឲ្យកូនខ្ញុំញ៉ាំផងព្រោះអីគេមកពីក្ដៅគេស្រេកហើយណាចាលោកស្រីកូនយ៉ាងមកយ៉ាយរៀងហុលស៊ីហើយចាំមិនអត់យកចាយមកឲ្យលេងមកលេងជាមួយម៉ាក់ផងហុលស៊ីឥឡូវតឹងទ្រូងម៉ាក់អើយហើយកូនកូនខ្ញុំគេទៅរៀនអស់ហើយគេអត់បានមកលេងម៉ាក់ មេនឲ្យម៉ាក់មិនដឹងជាយ៉ាងម៉េចទេកូនកូនឲ្យតែលឺថាមកផ្ទះម៉ាក់ពួកគេមិនចង់មកសោះប្រហែលជានៅទីនេះវាក្តៅពេកទៅដឹងតែលឺកូននិយាយថាកូនរស់ស៊ីតឹងធងតឹងធងយ៉ាងម៉េចហើយចុះកម្មករកូន កម្មករម៉ូតូកូននោះយ៉ាងម៉េចដែរហើយភ្ញៀវចូលច្រើនដែរអត់ដូចមុនទេម៉ាក់ឥឡូវមានគេបើកកន្លែងច្រើនណាស់ហើយ កូនជាងរបស់គេគេចេះជួសជុលម៉ូតូគ្រប់ម៉ូដ ហើយគ្រឿងបន្លាស់របស់គេល្អល្អគេមានគ្រឿងបន្លាស់ល្អល្អកូនជាងខ្ញុំចេះជួសជុលម៉ូតូធម្មតាធម្មតាគ្រឿងបន្លាស់យើងក៏វាអត់សូវសម្បូររកស៊ីវាអត់ដូចមុនទេម៉ាក់អើយឥឡូវហើយមានហាងខ្លះណាម៉ាក់គេលក់ម៉ូតូហើយគេ មានថែមជួសជុលអីទៀតណោះចុះឥឡូវនេះយើងធ្វើយ៉ាងម៉េចទៅកូនដំណោះស្រាយមានម៉ាក់យើងរកទិញគ្រឿងល្អល្អថែម ជួលជាងជំនាញជំនាញដែលគេចេះជួសជុលម៉ូតូមុតថ្មីថ្មីម៉ាក់ហើយត្រូវទិញម៉ូតូមុតថ្មីថ្មីចុះបន្ថែមទៀតណាម៉ាក់អឺល្អណាស់អញ្ចឹងកូនធ្វើទៅដើម្បីអរស៊ីតន់គេណាកូនគឺខ្ញុំចង់ខ្ចីលុយម៉ាក់យកទៅភីកមុខរបរបន្ថែមម៉ាក់មែនហើយម៉ាក់គឺពួកយើងខ្វះទុនណាម៉ាក់នេះបើបានទុនមកណា គឺវាងាយស្រួលក្នុងការប្រជែងហាងផ្សេងផ្សេងណាម៉ាក់មកចាំតាមដំណើរពួកកូនរ៉ូស៊ីហាងផ្សេងផ្សេងហ្នឹងគេដំណើរមួយយកអស់ហើយម៉ាក់មិនមានលុយច្រើនទេកូនលុយខ្លះហ្នឹងម៉ាក់ទៅគ្រាន់ទុកផ្គងក្នុងផ្ទះហើយលុយខ្លះទៀតហ្នឹងទុកគ្រាន់ណាឲ្យប្រាក់ខែអាស្រ័យហ្នឹងណាបើពួកឯងខ្វះម៉ាក់ឲ្យកូនខ្លះម៉ាក់មានតែ5លានទេណាកូនម៉ាក់5លានរៀលហ្នឹង 5លានរៀលស្មើតើនឹង1000ដុល្លារជាងហ្នឹងទៅធ្វើអីខាត់ទៅម៉ាក់តែមិនអីទេបើម៉ាក់មិនចង់ជួយក៏មិនអីដែរទុកឲ្យពួកខ្ញុំនេះរស់ស៊ីតាមអំណើទៅខាត់រលេរលត់ថ្ងៃណាក៏ថ្ងៃហ្នឹងទៅហើយកូនកូនខ្ញុំនេះទៅថ្ងៃមុខទៀតក៏មិនដឹងថាទៅជាយ៉ាងម៉េចដែរហើយនេះកូនគេណាអ្នករស់ស៊ីគ្រាន់បានគ្រាន់បានសិតតែមានម៉ែឪគេនៅជួយពីក្រៅក្នុងចំណិចហ្នឹងខ្ញុំដឹងថាម៉ាក់មានតែម៉ាក់មិនចង់ជួយពួកខ្ញុំតែមិនអីទេ ទុកឲ្យកូនកូនខ្ញុំដាច់ពុះស្លាប់ទាំងអស់គ្នាហ្មងណាអញ្ចឹងខ្ញុំរលាម៉ាក់សិនណាប៉ះជប់សិនពួកឯងហ្នឹងអង្គុយចុះសិនមកម្ដាយឯណាតែឃើញកូនលិចលងហើយមិនជួយនោះតោះចាជួយគ្រាអ៊ំចូលទៅក្នុងបន្ទប់បន្តិចទៅណាម៉ាក់ម៉ាក់ខ្ញុំជួយគ្រាម៉ាក់ណាអូអូមិនបាច់ទេកូនមិនបាច់ទេស្រស់គេគេធ្លាប់គ្រាម៉ាក់រាល់ថ្ងៃហើយគេដឹងណាកូនណាបាទម៉ាក់អូស្រស់តោះលោកស្រី មួយមួយណាលោកស្រីអឺតែបាត់មិនដាក់បានទៀតហើយអឺតិចតិចមកណាមកណាអូយស្នំថ្នងនេះ ម៉ាក់មានតែ5ដុល្លារនេះទេខ្លួនឯងយកទៅដោះស្រាយរស់ស៊ីចឹងទៅតែបើមានចាំអោយម៉ាក់បន្តិចម្ដងបន្តិចម្ដងមកវិញក៏បានដែរណាហើយបើកូនរស់ស៊ីបាន កូនអាចសងម៉ាក់បន្តិចម្ដងបន្តិចម្ដងវិញក៏បានដែរព្រោះម៉ាក់ចង់ធ្វើបន់ធំមួយសម្រាប់ខ្លួនឯងណាកូនបាទបាទអូយនេះម៉ាក់កំប្រួយណាម៉ាក់ពួកកូនបោកម៉ាក់ទេនេះកូនយកទៅរកស៊ីតើមិនយកទៅលេងលបាយឯណាម៉ាក់បើកូនដឹងអញ្ចឹងល្អហើយណាកូន ម៉ាក់បាច់ព្រួយម៉ាក់ខ្ញុំយកទៅហ្នឹងខ្ញុំយកទៅបរិចមុខរបរបន្ថែមឯងហើយពេលដែលខ្ញុំរកបានណាខ្ញុំអត់ភ្លេចគុណម៉ាក់ឯម៉ាក់អរគុណណាកូនដូចពេលឈឺមិនដែរឃើញម៉ូទេនេះអាខ្ចីមាសនេះម៉ូឲ្យលឿនទៅមកចឹងកូនរលាម៉ាក់សិនណាម៉ាក់ហើយចុះអត់នៅញ៉ាំបាយជាមួយម៉ាក់សិនទេហើយចាំងាយសុំទៅវិញហី បានទេម៉ាក់នេះកូនកូនខ្ញុំណាស់ផ្ញើនៅប៉ាម៉ាក់ខ្ញុំយូរណាស់ហើយຕົកនៅពួកគាត់យូរខ្លាចគាត់ហត់នឿយដែរអញ្ចឹងណាម៉ាក់អញ្ចឹងកូនប្រញាប់ទៅវិញហើយណាម៉ាក់ណាបើសិនជាមានការទៅចាស់កូនហើយថ្ងៃក្រោយមានពេលនាំចៅមកលេងម៉ាក់ផងណាកូនណាបាទម៉ាក់ស្រស់ខ្ញុំផ្ញើម៉ាក់ខ្ញុំផងណាបើសិនជាមានការអីកុំភ្លេចទេប្រាប់ខ្ញុំមិនអោយទេចាំខ្ញុំមើលអើយចាំម៉ាក់ខ្ញុំលាសិនណាម៉ាក់ចាំម៉ាក់អញ្ចឹងកូនលាទៅវិញណាម៉ាក់ណា ស្រីអាចាំខ្ញុំអានសភៅនេះអូយលោកស្រីស្ដាប់ណានេះណាអាសភៅនគរវត្តនេះណាអសរខាងក្រៅគេទៅសេថាសិលាចរឹកនៅ ប្រទេសកម្ពុជាសម័យកដែលលោកស្រីចាំស្ដាប់ណាឈ្មោះប្រទេសកម្ពុជា នៅសម័យកដាលនេះណាខ្មែរនៅតែបន្តហៅឈ្មោះប្រទេសខ្លួនដូចពីសម័យអង្គរដែរតាគឺ កម្ពុជាហើយវងកញ្ចក់អុយអានេះអាសងស្អីវៃអូយអាណាមិនចេះណាមិនបាច់អានទេបន្ទាប់មកក៏បិទរង្វង់កញ្ចក់ហើយក៏ខាន់ងាប់ហើយហើយងាកបើកងាកបិទហ្នឹងហើយអង្កលបានចាប់អូយខ្ញុំអានតាមនោះបើតាមផោតាំងសំដេនៅលើសេឡាចរិករបស់ ព្រះមហាក្សត្រីតាយានីហើយក៏បើករវងកញ្ចក់ទៀតមិនក៏បើកបាត់ច្រើនម្លេះវិញហើយអូយអានេះក៏អត់ចេះដែរណាទៅសិនហើយ ហើយក៏បិទរង្វង់កញ្ចក់វិញនឹងព្រះមហាក្សត្រនាមអូយអានេះចុកអូយអូយអានឹងស្អីគេទៅមើលមិនឃើញទេនេះនេះ អ្នកស្រីនេះចេថាជ័យចេថាទេពីអូខ្ញុំនឹកឃើញហើយខ្ញុំផ្លាច់នាមជ័យចេថា ហើយក៏រវងកញ្ចក់ទៀតអសរដឹងវាមកទៀត ហើយក៏បិទរវងកញ្ចក់វិញណាគេបានសរសេរឈ្មោះប្រទេសតាមអអអានេះអស្អីអក្ការាវិរុកថាអូអានឹងហើដែលខ្ញុំរនឹកនោះតាមអក្ អ្នកម៉ាក់ជំរាបសួរមកកូនមកហើយមកពីណាហ្នឹងម៉ាក់អានេះឲ្យកូនសុំទោសម៉ាក់ដល់បានមកមើលម៉ាក់កាលពីថ្ងៃមុនដោយសារតែកូនរវល់តាមខេត្តហើយធ្វើការឡើងពេញមួយថ្ងៃកូនក៏ហត់ហត់បានមកមើលម៉ាក់ទៅសុំទោសម៉ាក់ណាម៉ែណែម៉ាក់កុំខឹងកូនកូនអីណាណាមួយថ្ងៃនោះម៉ាក់របស់ខ្ញុំក៏គាត់ឈឺដែរម៉ាក់ហើយអ្នកច្រឡំយ៉ាងម៉េចទៅហើយ អូគាត់អីម៉ាក់គាត់ជាអីម៉ាក់អេស26 Go Progress ថ្មីរសជាតិឈ្ងុយឆ្ងាញ់ពីស្រូវសាលីទឹកដោះគោនិងកាកាវផ្ដល់នូវប្រូតេអ៊ីន4000មីលីក្រាមនិងកាល់ស្យូមខ្ពស់ឆ្ងាញ់មែនទឹកដោះគោជូរអង្គមៀលឆ្ងាញ់ហើយផ្នែកព្រឺច្បាស់ត្រាបៀកម្ពុជារូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យ រាល់ថ្ងៃនេះខ្ញុំរវល់ម៉ាក់តែដូចជាគ្មាន ប្រយោជន៍អីសោះម៉ាក់គ្មានប្រយោជន៍ហើយគ្មានប្រយោជន៍យ៉ាងម៉េចទៅក្រែងឯងហ្នឹងនាកម៉ៅការសំណងដែរតើអីពិបាកម៉ាក់ជើងមុនទៅម៉ៅការធ្វើផ្ទះគេនៅពោធិ៍សាត់តែអាអ្នកធ្វើការជាមួយហ្នឹងវាលួចយកលួចគេអស់លីងហើយរត់ចោលកូនបាត់ទេសល់តែខ្ញុំទំនួលខុសត្រូវតែម្នាក់ឯងពិបាកម៉ាក់ហើយយ៉ាងម៉េចអញ្ចឹង មិនក៏ប្រហែលម៉េះទុកចិត្តគេខ្លាំងម៉េះហ៎ធ្វើការមួយគ្នាយូរហើយតែតែមួយផ្លែតកូនមិនដែលគិតថាវាធ្វើអញ្ចឹងដាក់ខ្ញុំសោះម៉ាក់ហើយកូនឯងមានតែដាក់ពាក្យបណ្ដឹងហើយនៅដាក់រួចឯងម៉ាក់ប៉ុន្តែមិនដឹងថាពេលណា ទៅអាចចាប់ពួកនឹងបានទេហើយទោះជាចាប់បានណាក៏មិនដឹងថាពួកនឹងមានលុយសងពួកខ្ញុំអត់ទេត្រូវជាប់គុកជាប់ច្បាប់អីទៀតអ្នកវេទនីបបាគឺមានតែពួកខ្ញុំពីរនាក់ហ្នឹងម៉ាក់ មិនអីទេកូន យើង ខំតទៅទៀតទៅរឿងរ៉ូស៊ីមួយចានទឹកមួយចានគោកអញ្ចឹងហើយតែថ្ងៃក្រោយកូនគួរប្រុងប្រយ័ត្នកុំឲ្យភ្លាត់ស្នៀតអញ្ចឹងទៀតណាកូនរាល់ថ្ងៃនេះនៅសល់ម៉ួយខ្លះតែគេហៅខ្ញុំធ្វើការតែកូនអត់មានទុនទេម៉ាក់ម៉ាក់នេះឲ្យកូនសុំលុយខ្លះតិចមកម៉ាក់ណាដើម្បីយកទៅធ្វើទុនស្ដារការងារឡើងវិញហ្នឹងម៉ាក់ បានហើយម៉ាក់គឺមានតែម៉ាក់ឯងដាក់ជួយពួកកូនបានណាម៉ាក់ណាម៉ាក់ចាស់ហើយម៉ាក់មានលុយណាច្រើននេះម៉ាក់ឈឺផងខ្លួនឯងឃើញស្រាប់ហើយអឺកូនទៅខ្ចីគេអ្នកផ្សេងសិនទៅហីដូចជាធនាគារអីហ្នឹងកូនមានកម្រងហើយមានមុខរបរស្រាប់អញ្ចឹងក្រែងលោគេឲ្យនេះម៉ាក់ចង់ឲ្យពួកខ្ញុំនេះជពាក់គេវ៉ាន់ក៏មិនមែនម៉ាក់ មកអីឯងបើម៉ាក់មិនជួយទេក៏ហីទៅធ្វើយ៉ាងម៉េចបើប្តីខ្ញុំនេះមិនល្អដូចជាកូនច្បងរបស់ម៉ាក់បើបងជំនាញណាចង់ខ្ចីម៉ាក់ប្រមាណណាក៏ម៉ាក់មិនដែលថាស្អីដែរបើបងវិជាប្តីខ្ញុំនេះម៉ាក់អាមិនដែលនៅឃើញចង់ជួយទេមិនអីទេម៉ាក់ខ្ញុំមិនបាច់ខំម៉ាក់ក៏បានដែរខ្ញុំជួយតែខ្លួនឯងរហូតហ្នឹងតែពីអ្នកប្តីប្រពន្ធខ្ញុំហ្នឹងម៉ាក់ជួយតែបងប្រុសឯង ពួកខ្ញុំលេចលងទៅពេលណាមកឲ្យពួកខ្ញុំរៀនហែកខ្លួនឯងតោះអូនទៅផ្ទះវិញតោះបងវិជា មើលទៅយើងកិច្ចបំផុតពីធនាគារហ្នឹងឯងថាមិនចង់ខ្ចីទេមានការប្រាក់ច្រើនតែឥឡូវនឹងដដែលបានហើយអង្គុយចុះសិនមកម៉ាក់មិនមើលកូនភ្នែកទេមកអង្គុយសិនមកអស្រោះចាលោកស្រីឯងចូលទៅក្នុងកន្ទប់យកថងក្រហមនៅលើក្បាលតំណៃខ្ញុំហ្នឹងឲ្យខ្ញុំបន្តិចមកណា ចាលោកស្រីមែនទេម៉ាក់ពួកឯងចាំបន្តិចសិនទៅតែម៉ាក់ទុកចិត្តឲ្យនឹងស្រស់នឹងទៅយកលុយដែរម៉ាក់មិនអីទេឃ្លីជាមនុស្សល្អមនុស្សស្មោះត្រង់រាល់ថ្ងៃហ្នឹងម៉ាក់គុំតបាន អាស្រស់ទេគុំអីមិនដឹងជាស្លាប់ប្រមាណដងហើយទេប៉ុន្តែម៉ាក់អាប្រាប់កន្លែងទុកដាក់លុយកាក់អញ្ចឹង មិនខ្លាចថ្ងៃណាមួយទេនាងនឹងណាលួចយកទៅបាត់ទេម៉ាក់មិនអីទេមនុស្សស្រស់គេស្មោះត្រង់ខ្លាំងណាស់រាល់ថ្ងៃហ្នឹងម៉ាក់គុំតបានគេគុំអីមិនដឹងជាឈឺស្លាប់ប្រហែលតហើយទេនេះណាលោកស្រីនេះម៉ាក់នៅសល់តែ5តលឹងនេះទេ ឯងយកទៅរស់ស៊ីសិនចុះតែម៉ាក់សូមបញ្ជាក់ណាមាស5តលឹងនេះម៉ាក់ឲ្យកូនខ្ចីទេណាសូមបី តបងប្អូនឯងសំនៀងក៏ម៉ាក់ឲ្យខ្ចីដែរម៉ាក់កូនអរគុណណាម៉ាក់ណាខ្ញុំដឹងហើយម៉ាក់ពួកខ្ញុំណាខ្ចីដឹងខ្ចីពួកខ្ញុំមិនមែនមកសុំម៉ាក់ណាម៉ាក់ដឹងចឹងល្អហើយ ម៉ាក់កូនអរគុណណាម៉ាក់ណាម៉ាណាយអើយមកខ្សើត5ដុល្លារណាលោកស្រីអស់អីហើយបើសិនជាមាន ការអីអាចខលសួរខ្ញុំទៀតបានចំណែកឆ្នាំខ្ញុំបានរៀបចំឲ្យគាត់រួចរាល់ហើយ នេះណាក៏អរគុណលោកគ្រូពេទ្យច្រើនហើយតែសូមរំខានលោកគ្រូពេទ្យរឿងមួយ ពេលលោកគ្រូពេទ្យចាញ់ទៅ ជួយបិទលបងអយផងណាចាំខ្ញុំលោកស្រីចប់ខ្ញុំមិនទៅចាក់សបាទអត់អីទេអញ្ចឹងសូមលាសិនណាចាចា ស្រីអើយក៏មានលុយច្រើនក៏អោយគេខ្ចីអស់ណានេះសំណាងហើយដែលខ្ញុំសល់លុយប្រាក់ខែសន្សំខ្លះគុំអីតលហើយបណ្ណាយអើយសោះឯងយកលុយថ្លៃប្រាក់ខែឯងគេទៅឲ្យថ្លៃពេទ្យមែនទេនេះជំលឺណាចាលោកស្រីឯងបើធ្វើការនៅនេះដើម្បីប្រាក់ខែផ្ញើទៅផ្ទះឯងយកប្រាក់ខែទៅ ឲ្យថ្លៃពេទ្យអង្គតើបានរយណាផ្ញើទៅទេអូយស្លាប់ហើយរឿងនេះលោកស្រីកុំបារម្ភអុយណាគ្រួសារខ្ញុំក៏យល់ហើយអេនេះលោកស្រីជួយខ្ញុំមកកណោក៏ដឹកនោះអុយខ្ញុំគ្រាន់តែជួយលោកស្រីតិចនឹងមិនអុយទេឯងជួយទៅហាងសំលៀងឲ្យខ្ញុំបានណាបើគេមកចាំខ្ញុំប្រាប់គេឲ្យសោះថ្លៃពេលឆ្នាំពេទ្យឲ្យឯងវិញណាស្លាប់ហើយលោកស្រីនេះណា ទោះបីជាគាត់មកឬមិនមកចាំពេលណាគាត់មកចាំសងក៏បានដែរលោកស្រី មិនអីទេតែហៅសំនៀងមកចាំខ្ញុំទេអយណាលេខទូរស័ព្ទដែលលោកអ្នកកំពុងហៅមិនអាចតាក់ទងបានទេនៅពេលនេះហ៊ុយនេះណាតែហើយតែក៏មានមនុស្សស្រីនិយាយប្រាប់ថា លេខទូរស័ព្ទទីណាมันអាចទទួលការលើកអីបាននោះទេអូយទៅណាចេះណោះបាទទេកំលៀងមិនចូលទេឯងទេទៅវិជាទៅទៅហៅវិជាគេមកមកចាចាតែខ្ញុំទេអោយទៀតណាចូលហើយចូលហើយ thank you អាឡូជរាបសួរលោកប្រវិជាអលោកប្រវិជាអាគឺលោកលោកប្រលោកប្រ ស្អីចេះនេះនិយាយមិនទាន់ចាប់ផងក៏បាត់ភ្លាមឯងទេទៅសំលៀងហើយនៅវិជាម្ដងទៀតទៅប្រាប់គេថា បើសិនជាគេមកមើលខ្ញុំខ្ញុំនឹងបកគោផ្ទះធំនេះឲ្យទៅគេហើយឯងទេទៅមេធាវីផងណាអឺ នេះលោកស្រីប្រុងអោយខ្ញុំទេទៅលោកមេតាវីឲ្យមកយប់នេះមែនទេមិនអោយទេចាំខ្ញុំទេអោយណាអូនេះហើយនេះហើយអាឡូជរៀបសួរលោកមេតាវីអូនេះបងស្វាទៅហៅម៉ាក់យូមក ជាមកអូហូណែនេះបងអូនធីតានិងបងអូនប្រុសវិជាអេថ្ងៃនេះជាថ្ងៃដែរណែបានជិះមកផ្ទះម៉ាក់ទាំងយប់បែបនេះទៀតនេះខ្ញុំសួរបងកុលាបហើយនឹងបងសំនៀងដូចឆោតបងទាំងពីរមិនដឹងទេថាយុមិញអ្នកម៉ាក់កាត់អីនេះបងទាំងពីរមិនដឹងឬមួយក៏ធ្វើល្ងងជាមិនដឹងថាខ្ញុំទាំងពីរមកនេះដើម្បីបំពេញភាពកតញ្ញូជាកូនល្អមើលថែអ្នកម៉ាក់នោះ ត្រូវហើយបើពុកបងគ្រាន់មកលេងធម្មតាទេអត់កាត់ញើដូចពុកខ្ញុំទេនេះមើលទៅដូចជាខ្លាចខាតការងារដល់នេះតែបើថាខ្លាចមិនបាច់ហេហេនៅនឹងនេះត្រឡប់ទៅវិញទៅពួកខ្ញុំប្រែប្រពន្ធអាចមកនៅជាមួយម៉ាក់បានរហូតដល់ម៉ាក់ជាពួកយើងទៅវិញអីចុះពួកបងវិញហ៎អីអូកាតញូមែនអាប្អូនមែនហើយ នេះមកមើលថែអ្នកម៉ាក់អូណែនេះនិយាយចេញពីចិត្តចេញពីបេះដូងដែរអត់ហាប្អូនថ្លៃមហាកតញ្ញូធីតា ឬក៏ដោយសារលឺបាក់ចែកទ្រព្យសម្បត្តិទេអីត្រូវហើយពួកនឹងដែលមានចិត្តមានថ្លើមណាមកមើលម៉ាក់ឈឺព្រោះថាលឺម៉ាក់ចែកទ្រព្យសម្បត្តិហ្នឹងបានបានធ្វើឲ្យមកមើលម៉ាក់ឈឺមើលតែភ្នែកក៏ដឹងដែរថាគ្មានបំណងស្អីមកមើលម៉ាក់អីទេហើយអារឿងមកស្នាក់នៅផ្ទះម៉ាក់នេះពួកបងបានគិតគ្នាយូរហើយតែគ្រាន់បងនិយាយហើយពួកឯងចាំតែមើលបំណាំបង ពេលដែលបងមកខ្ចីលុយម៉ាក់ធ្វើឯងមកខ្ចីដែរមែនហើយនេះ មិនឲ្យលើកសំមេតប៉ិនកញ្ចក់ដៃមិនដឹងជាប្អូនស្អីអញ្ចេះទេអូយអូដល់ល្អទាំងពីររបស់ខ្ញុំនេះពិតជាល្អខ្លាំងមែនតើពូកែនិយាយជាងអ្នកប្រាជ្ញទៅទៀតហើយពូកែខ្លាំងជាងគេនោះ គឺនិយាយយកខ្លួនឯងល្អនឹងតែម្ដងបើពួកបងណាថាមិនចង់បានទ្រព្យសម្បត្តិនៅផ្ទះនេះក៏មិនអីដែរនិយាយត្រង់ត្រង់មកព្រោះថាមនុស្សឯណាក៏លោភលន់ចង់បានដែរមានតែព្រះទេដែលមិនចង់បាន អញ្ចឹងពួកបងទាំងពីរមិនចាំបាច់ព្យាយាមលាក់ពុតខំប្រឹងធ្វើខ្លួនឯងជាឆ្លុះតែដៃខ្លួនឯងនេះជាខ្លាខើអើយបេះដូងខ្លាបេះដូងខ្លានេះបើសិនជាពូបងមិនចង់បានណាមិនបងមកទីនេះទេនេះបើគ្រាន់តែមកលេងធម្មតានឹងទេអញ្ជើញត្រឡប់ទៅវិញទៅពួកឯងក៏ចង់ដូចគ្នាដែរអាគ្រៀលនេះអាគ្រួចមាត់ក្ហួចដូចតែគ្នាដែរសំខាន់ណាចាំមើលមើលអ្នកណាមើលថែម៉ាក់បានល្អជាងព្រោះម៉ាក់បាននិយាយហើយហើយ ថាអ្នកណាដែលមើលថែម៉ាក់បានល្អជាងគឺអ្នកនោះបានទ្របច្រើនជាង តាំងពីដើមមកបងឃើញតែកូនបងដែលមើលថែម៉ាក់បានល្អចំណែកកូនប្អូនវា លេះលោះលេះលោះគ្មានបានការស្អីទេមែនហើយអ្នកខ្លះណាស្អាតតែរូបតែរឿងការងារផ្ទះវិញគ្មានចេះស្អីនោះទេមិនប្រកាសថាកូនបងល្អទាំងអស់ទេព្រោះថាកូនពៅនេះមិនតបបានបញ្ចេញស្នាដៃផង

ម៉ាក់ចាំមិនឲ្យម៉ាក់យ៉ាងមិនហើយ S26 Go Progress ថ្មីរសជាតិឈ្ងុយឆ្ងាញ់ពីស្រូវសាលីទឹកដោះគោនិងកាកាវផ្ដល់នូវប្រូតេអ៊ីន4000មីលីក្រាមនិងកាល់ស្យូមខ្ពស់ឆ្ងាញ់មែនទឹកដោះគោជូរអង្គរមៀលឆ្ងាញ់ហើយផ្នែកភ្លឺច្បាស់ក្រាបៀកម្ពុជារូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យ ឯងមានការអីហ៎បាននាំគ្នាមកទាំងយប់ហ្នឹងទាំង3ទាំង4នាក់គឺអ្នកម៉ាក់ខ្ញុំហើយនឹងបងសំនៀងណាគឺមកស្នាក់នៅទីនេះតែម្ដងណាម៉ាក់ណានេះម៉ាក់មិនបាច់បារម្ភរឿងភ័យខ្លាចឈឺយប់ប្រឡប់អីនោះទេឲ្យតែមានខ្ញុំពីអ្នកប្តីប្រពន្ធនៅគឺគ្មានបញ្ហាម៉ាក់ពួកខ្ញុំក៏អញ្ចឹងដែរពួកខ្ញុំនឹងមើលថែម៉ាក់ចាប់ពីពេលនេះទៅមិនឲ្យម៉ាក់ពិបាកទេអញ្ចឹងពេលម៉ាក់ឈឺស្កាត់យប់ប្រឡប់អីកុំភ័យហៅតែពួកខ្ញុំខ្ញុំមកដល់ភ្លាមបាទអីម៉ាក់កូនទៅធ្វើការធម្មតាដែរប៉ុន្តែនេះប្រពន្ធរបស់កូនធីតា គេចេះធ្វើមហូបច្រើនណាស់គឺមហូរមុខម៉ាក់អឺម៉ាក់ចង់ភាសាអីគឺប្រពន្ធខ្ញុំចេះធ្វើទាំងអស់ចំណែកប្រពន្ធខ្ញុំវិញម៉ាក់ធានាមកមើលថែម៉ាក់មិនឲ្យម៉ាក់ទាស់ចិត្តទេចេះទាំងធ្វើមហូបឆ្ងាញ់ឆ្ងាញ់គ្រប់មុខម៉ាក់ហើយប្រអែមមួយចេះចិត្ត200មុខបើម៉ាក់ចង់ញ៉ាំប្រអែមឆ្ងាញ់ឆ្ងាញ់ប្រាប់ប្រពន្ធខ្ញុំអូនៅចេះធ្វើទឹកផ្លែឈើស្រស់ស្រស់ឲ្យម៉ាក់ញ៉ាំធានាមកឲ្យម៉ាក់មានកម្លាំងមកម៉ាក់ធានាអ្នកម៉ាក់អរគុណកូនកូនណា ដែលមកមើលថែម៉ាក់តែម៉ាក់ពិបាកចិត្តថាតើអ្នកណាមើលថែកូនកូនរបស់ឯងហើយចុះឪពុកម្ដាយក្មេកនោះតើគេគិតយ៉ាងម៉េចអូយម៉ាក់រឿងនេះហ៎ម៉ាក់មិនបាច់បារម្ភទេព្រោះថាកូនកូនរបស់ខ្ញុំខ្ញុំផ្ញើនៅជាមួយនឹងម៉ាក់ប៉ារបស់ខ្ញុំហីពួកគាត់ណាមមតំជាងម៉ាក់ខ្ញុំបារម្ភពីម៉ាក់ក្មេកជាងទៅមកមើលថែម៉ាក់ក្មេកនឹងណាហើយចុះកូនកុលាបហើយនឹងកូនជំនាញគិតយ៉ាងម៉េចដែរកូន អូម៉ាក់ម៉ាក់កុំបារម្ភអីណានេះប៉ាម៉ាក់ខ្ញុំគឺគាត់នឹងមានសុខភាពមមតមអាចមើលថែកូនកូនជំនួសខ្ញុំបានម៉ាក់កុំបារម្ភអីរឿងនេះនោះពួកខ្ញុំគឺទៅហាងធម្មតាម៉ាក់ហើយចេញពីហាងក៏ឆ្លៀតចូលមើលកូនបន្តិចទៅសំខាន់ពួកខ្ញុំត្រូវមកនេះមកមើលម៉ាក់វិញព្រោះម៉ាក់សំខាន់ជាងម៉ាក់មិនមកខំពួកឯងទេ តែបើសិនជាផ្ទះខាងនោះមានបញ្ហាកូនឯងទៅវិញចុះ ម្ដាយក្មេកឪក្មេកពួកឯងក៏ត្រូវការអ្នកថែទាំដែរណាអីទេម៉ាក់បើអញ្ចឹងតាមចិត្តឯងចុះប៉ុន្តែម៉ាក់ចង់និយាយរឿងមួយយប់មិញនេះម៉ាក់ឈឺធ្ងន់ហើយក៏គ្មានលុយឲ្យថ្លៃពេទ្យព្រោះថាលុយថ្លៃពេទ្យពួកឯងបានខ្ចីម៉ាក់អស់ហើយឥឡូវនេះម៉ាក់បានខ្ចីលុយស្រីស្រស់ យកទៅឲ្យថ្លៃពេទ្យលុយនោះគ្នាក៏ទុកឧបត្ថម្ភឲ្យទៅអ្នកផ្ទះគ្នាដែរណាពួកឯងអាចឲ្យលុយថ្លៃពេទ្យទៅអាស្រស់វិញបានអត់អីម៉ាក់អាថ្លៃពេទ្យយូមិញចាំខ្ញុំអ្នកចេញក៏បានដែរស្រស់ថ្លៃពេទ្យយូមិញចាំគិតលើខ្ញុំណាមិនច្បាស់ទេបងនេះខ្ញុំស្រស់ចាំគិតពីខ្ញុំណាបងអូមិនអីទេណាអយទាំងពីរក៏បានដែរមិនបាច់ទៅដើមគ្នាទេចាំយកពីខ្ញុំវិញបងស្រស់ មិនអីទេកូនហើយរឿងមួយទៀតម៉ាក់ក៏អាណិតសោះដែរម៉ាក់អត់លុយម៉ាក់មិនហ៊ានដេញគ្នាចេញទេព្រោះតាគ្នានេះជួយមើលថែទាំជំងឺម៉ាក់នឹងច្រើនឆ្នាំមកហើយពេលនេះម៉ាក់អត់មានប្រាក់ខែឲ្យតាសោះវិញទេតើកូនកូនអាចឲ្យលុយប្រាក់ខែតាសោះវិញបានអត់កូនបាទម៉ាក់អាយម៉ាក់ចាំគិតលុយខ្ញុំទៅឥឡូវចេះចោះ កូនឲ្យអាស្រោះអ្នកមួយថ្ងៃទៅខែនេះកូនឲ្យខែនោះកូនវិជាឲ្យទៅតើបានទេកូនបាទបាទបាទបាទយឺតយឺតណាម៉ាក់យឺតយឺតមួយមួយតិចតិចណាម៉ាក់ណាតិចតិច អូយមួយមួយមួយមួយម៉ាក់ម៉ាក់ម៉ាក់មើលខាងក្រោមផងប្រយ័ត្នចពុបណាម៉ាក់នេះយកហើយខ្លួនឯងទៅគេងចាស់ទុកឲ្យអាសោះហ្នឹងគេគ្រាម៉ាក់ដើរមើលបន្តិចព្រោះម៉ាក់ចង់នៅតិចហើយមើលទេសភាពបន្តិចទៀតណាអូម៉ាក់គឺខ្ញុំនៅមិនទាន់មួយគេងទេម៉ាក់ណានេះស្រស់នេះបើឯងចង់ទៅធ្វើក៏ទៅធ្វើទៅណាទុកទីនេះឲ្យខ្ញុំបានហើយអត់អីទេសោះទុកឲ្យកលាបហ្នឹងគេគ្រាអ៊ំចាស់ឯងហ្នឹងនៅដើរតាមពីក្រោយអ៊ំទៅឃើញលោអ៊ំត្រូវការព្រើអីហ្នឹងណា ចាចាអ៊ំស្រីហើយចុះគេទៅណាអស់ហើយកូនអូនេះម៉ាក់ចង់និយាយពីគ្រួសារខាងនោះមែនទេអឺស្មាននេះហ่าប្រហែលជាគេងលក់អស់ហើយតិដឹងមិនដឹងជាធ្វើស្អីទេមួយថ្ងៃមួយថ្ងៃក្រោកក៏យឺតហើយគេងវិញក៏លឿនហើយណាមួយខ្ញុំក៏មិនសូវស៊ីខ្សែជាមួយដែរម៉ាក់ចុះហេតុអីបានមកស៊ីខ្សែជាមួយនេះបងប្អូនគ្នាតើខ្ញុំមិនចង់និយាយទេម៉ាក់គឺនាងធីតានោះ វាឆ្លើយដាក់ខ្ញុំជាបងថ្លៃណាម៉ាក់នេះថាខ្ញុំទៅជាសាច់ថ្លៃសូម្បីតែបងសំនៀងណាក៏វាមិនចង់គោរពដែរនេះមកទីនេះខ្ញុំចង់ធ្វើអីទាំងអស់ក្រែពីចង់បានទ្រព្យរបស់ម៉ាក់តែមួយមុខហ្នឹងហើយចុះឯងហ្នឹងដូចគេដែរអត់អូអត់ទេអត់ទេម៉ាក់គឺខ្ញុំគ្មានគំនិតបែបហ្នឹងទេណាម៉ាក់ណាមកទីនេះគឺដោយចិត្តនឹងបេះដូងស្មោះនេះ ធីតាគេចង់យកឈ្នះខ្ញុំឯនឹងបងសំនៀងដើម្បីឲ្យម៉ាក់ស្រឡាញ់នេះចែកទ្រព្យឲ្យបានច្រើនជាងខ្ញុំនោះអីប៉ុន្តែខ្ញុំវិញណាមិនអញ្ចឹងទេម៉ាក់មកមើលថែម៉ាក់គឺមើលថែហើយនេះម៉ាក់ចង់ចែកឲ្យក៏ចែកមិនចែកក៏មិនដឹងថាធ្វើយ៉ាងម៉េចដែរម៉ាក់បានហើយឈប់និយាយទៅនេះម៉ែអត់ទាន់ងាប់ផងឯងនាំគ្នាមកវាយប្រហាម៉ែអញ្ចឹងហើយហ្នឹងបាទចាចាម៉ាក់ចាតោះប្រយ័ត្ននៅលោកស្រីមួយមួយ សរចាឯងហត់ហើយទៅសម្រាប់ចុះហើយឯងជួយទៅយកសភៅធម៌មកឲ្យខ្ញុំមើលបន្តិចមុនណាមិនហត់ទេនេះណាអាការងារស្រួលស្រួលធ្វើរាល់ថ្ងៃបែបនេះណាសម្រាប់អ្នកសិស្សនៅវិស័យផុយអរគុណហើយណាសរឯងមើលថែខ្ញុំរាល់ថ្ងៃនេះពិតជាអរគុណមែនណាមិនអោយទេណានេះលោកស្រីអរគុណខ្ញុំរហូត ហើយ អីឯម៉ាក់កូនណាក៏ចេះចាប់សរសៃដែរហើយដៃកូនស្រាចាប់ឲ្យម៉ាក់ស្រួលស្រួលតែម្ដងមែនទេម៉ាក់ដៃប្រពន្ធជាងសំណងឯណាប្រសាទៅម៉ាក់អើយណែមកតមកតប្អូនទីដាក៏ដឹងដែរថាមិនណយដែរម៉ាក់នេះមិនស្រួលមិនស្រួលពេលខឹងប្តីម្ដងម្ដងលើកអាដុំអត់នោះក៏ប្តីផងក៏មិនដឹងដែរម៉ាក់ចុះប្រពន្ធជាងម៉ូតូវិញមិនវិញសង្ស័យតែពេលខឹងប្តីម្ដងម្ដងគប់សោគប់បន្លែតលើប្តីផងកុំថាឲ្យតែខ្ញុំបានហើយកូនទាំងពីរ មួយច្របាច់ដៃមួយច្របាច់ជើងកុំឌឺដងដាក់ឲ្យគ្នាណាកូនណាចាម៉ាក់បានហើយស្រស់ស្រស់ថតចេញទៅទីនេះពួកខ្ញុំធ្វើបានហើយចា នំដាក់សរងអញ្ចឹងម៉ាមែនទេម៉ាមិនសុកសុកម៉ាក់នំដាក់សរងអញ្ចឹងអញ្ចឹងហើយទើបខ្ញុំនេះមិនដេដើទៅណាចោគាត់ព្រោះតែគាត់នេះនោមដោយមិនដឹងខ្លួនអាការៈម៉ាក់តែបែបនេះឯងមិនអីទេកូនចាំឲ្យស្រង់ទៅយកសរងមកដោឲ្យម៉ាក់ក៏បានដែរណាណៃកូនកូនធ្វើម៉ាក់មែនអត់ទេម៉ាក់អត់ទេអូម៉ាក់ម៉ាក់ ខ្ញុំភ្លេចថាបងសំនៀងឲ្យថតវិក័យប័ត្រផ្ញើទៅឲ្យស្លាប់ហើយភ្លេចថតផ្ញើគាត់គាត់ខឹងខ្ញុំស្លាប់ហើយម៉ាក់អត់អីទេបើកូនរវល់កូនទៅចាស់ណាអូអរគុណម៉ាក់ច្រើនអញ្ចឹងខ្ញុំទៅឯណាកុំឲ្យគាត់ទេមកស្ដីខ្ញុំតណាម៉ាក់ណាខ្ញុំទៅហើយម៉ាក់គ្រាន់តែម៉ាក់នោមដាក់ស្រងប៉ុណ្្នឹងសោះរលេះរត់ទៅបាត់ប៉ុណ្្នឹងណាម៉ាក់ដឹងហើយថាកូនភាសាមួយណា ដែលស្រឡាញ់ម៉ាក់ពិតប្រកបនៅមើលថែម៉ាក់ពិតប្រកបហើយកូនភាសាមួយណាដែលមើលនឹងភ្នែកទោះជាយ៉ាងណាក៏កូនមិនទៅណាចោលម៉ាក់ដែរណាម៉ាក់ធីតាបើកូនជាប់រវល់កូនទៅចាស់ណាអត់អីម៉ាក់កូនអត់រវល់ទេចាំកូនជួយដូរស្រង់ឲ្យម៉ាក់ណាអត់អីទេទុកឲ្យអស្រស់នោះគេយកស្រង់មកបដូរឲ្យម៉ាក់ក៏បានដែរអត់អីម៉ាក់កូនធ្វើបានចាំកូនជួយបដូរស្រង់ឲ្យម៉ាក់ណាអស្រស់ ចាឲ្យសរងមកអា ធីតាគេផ្លាស់ឲ្យអ៊ំហ្នឹងណា ចាលោកស្រីនេះណានាងសរងធីតាកូនចូលទៅក្នុងកន្ទប់ចាស់ទុកឲ្យអាស្រស់គេធ្វើទៅណាពួកគេធ្លាប់ធ្វើបើមិនឲ្យកូនទៅទៅណា ខ្ញុំបដោះអុយឡើងដល់ស្រីហើយអរគុណហើយណាស្រស់អូអាការងារនេះនេះស្រស់ធ្វើរាល់ថ្ងៃវាថ្នាក់ទៅហើយអរគុណអរគុណស្អីគ្មានណាល្អដូចស្រស់ឯងទេល្អហើយស្អាតទៀតវាស្មោះត្រង់អ្នកម៉ានេះអ្នកម៉ាជិះវិសាផ្លែឈើទៅណាអ្នកម៉ាណានេះទោះបីជាបងសំនៀងគាត់រវល់ប៉ុណ្ណាក៏គាត់ឆ្លៀតទៅរកទិញផ្លែឈើមកឲ្យអ្នកម៉ាពិសាដែរនេះអ្នកម៉ានេះអ្នកម៉ាសាក់ភ្លុកមួយម៉ាត់មើលអ្នកម៉ា មកអ្នកម៉ាក់ប្តីរបស់ខ្ញុំមកក៏ទិញទឹកដោះគោឆាអ្នកម៉ាក់ដែរពិសាទៅមានជាតិកាល់ស្យូមច្រើនប្រូតេអ៊ីនក៏ច្រើនដែរមិនដូចជាអរគុណមកដែរម៉ាក់មួយថ្ងៃនឹងប្រពន្ធខ្ញុំមើលថែម៉ាក់ល្អល្អណាស់កូនម៉ាក់ហើយចុះប្រពន្ធខ្ញុំធីតាវិញខ្ញុំម៉ាក់មិនដែរម៉ាក់ល្អដូចគ្នា អ្នកម៉ាអញ្ចឹងអ្នកម៉ាអញ្ចឹងពិសាផ្លែឈើតិចតិចណាដើម្បីឲ្យមានកម្លាំងកាន់តែខ្លាំងទឹកដោះគោការជុំខ្លួនណាអ្នកម៉ាពិសាចាំងចាំងទៅអ្នកម៉ាអ្នកម៉ាណាអ្នកម៉ានេះញ៉ាំទៅណាផ្លែឈើញ៉ាំច្រើនគឺជំនួយដល់ខាងក្នុងបានល្អណាស់អ្នកម៉ាក់ណាយ៉ាងណាក៏មិនល្អដូចទឹកដោះគោដែរណាម៉ាក់ណាពិសាទៅអ្នកម៉ាក់ណាម៉ាក់ណាផ្លែឈើគឺនៅតែល្អជាងចដាច់ខាផ្លែឈើស្រស់ស្រស់ណាស់អ្នកម៉ាក់ លេខកើតអីនោះលោកស្រីខ្ញុំឈឺកំរងនោមណាស្រួលឈឺឈឺឈឺតរងនោមនេះនេះលោកស្រីនោមវាចេះបានឈឺមិនតរងបានឈឺតរងនោមហ៎អើឈឺដែរអូអូអូអូលោកលោកលោកលោកស្រីអូយអូយអូយលោកស្រីលោកស្រីលោកស្រីមិនមិនអោយទេនៅតែមើល អូយតែអានៅទាំងហើមមិនដឹងខ្លួននេះណាវាក៏មិនធម្មតាដែរលោកស្រីដឹងខ្លួនលោកស្រីលោកស្រីអូយបានទេបានទេតែតែមិនក៏អូមអូនេះនេះនេះនេះនេះអូយតើឯណាអញ្ចេះនេះបើនៅឈឺតងូមិនក៏ក្រៅតំបន់សេអីសេអីនោះណាអូយ ហ៎មួយទៀតមួយទៀតកូនពីរនាក់ណាអូយក៏ដាត់គ្នាមែនទេនេះមិនចូលដូចគ្នាណា អូយមិនស្រ័យនេះវាលើកតែរហូតអូយលោកស្រ័យអូយលោកលោកលោកលោកស្រ័យអើយតែទៅណាអញ្ចេះជួយផងជួយផង S 26 Go Progress ថ្មីរសជាតិឈ្ងុយឆ្ងាញ់ពីស្រូវសាលីទឹកដោះគោនិងកាកាវផ្ដល់នូវប្រូតេអ៊ីន4000មីលីក្រាមនិងកាល់ស្យូមខ្ពស់ឆ្ងាញ់មែនទឹកដោះគោជូរអង្គរមៀលឆ្ងាញ់ហើយផ្នែកភ្លឺច្បាស់ត្រាបៀកម្ពុជារូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យ គឺគឺគឺគឺលោកគ្រូពេទ្យមែនហើយអើយមិនក៏ដឹកមិនឃើញហ៎លោកគ្រូពេទ្យអាឡូលោកគ្រូពេទ្យនេះនេះនេះនេះណាលោកលោកលោកស្រីឈឺឈឺអាតរងដូនតរងវាយណាឥឡូវបាត់មាត់បាត់កហើយលោកគ្រូពេទ្យមកឲ្យលឿនណាអើយចូលទៅពេទ្យចូលទៅយូរហើយនេះនៅតែមិនទាន់មកវិញទៀតបងម៉ាក់មិនដឹងយ៉ាងម៉េចទៅហើយទេនេះ ប៉ែម៉ាក់ខ្ញុំកើតហើយប៉ែម៉ាក់យ៉ាងម៉េចហើយគាត់យ៉ាងម៉េចហើយលោកប៉ែនេះគាត់យ៉ាងម៉េចហើយហ៎មែនហើយគាត់យ៉ាងម៉េចអីអ្នកទាំងអស់គ្នាសូមសម្រួលអារម្មណ៍ព្រោះពេលនេះខ្ញុំបានសង្គ្រោះគាត់រួចរាល់ហើយធូរចិត្តបន្តិចលោកគ្រូអស់លុយប្រហែលគេលើខ្ញុំណាមិនច្បាស់ទេបងទួយខ្ញុំជាអ្នកចេញក៏បានណានេះលោកគ្រូប៉ែតគ្រប់យ៉ាងខ្ញុំជាអ្នកចេញទាំងអស់ណាបានហើយបងអូនទុកបងឲ្យចេញឯងចេញហើយហើយមិនអីទេអ្នកណាចេញក៏បានប៉ុន្តែខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាជំងឺលោកស្រីឈានដល់ដំណាក់កាលធ្ងន់ធ្ងរហើយ អាចនឹងលើសពីសមត្ថភាពខ្ញុំព្យាបាលបើសិនជាថ្ងៃក្រោយគាត់មានអាការៈបែបនេះទៀតគួរតែបញ្ជូនគាត់ទៅមន្ទីរពេទ្យធំល្អជាងចាលោកគ្រូពេទ្យបើសិនជាអស់អីហើយខ្ញុំលាអ្នកទាំងអស់គ្នាទៅផ្ទះចាអរគុណលោកគ្រូពេទ្យបងបងបកាយយកមុខណាណោះតោះបងយើងទៅផ្ទះព្រោះថានៅទីនេះហាមានអ្នកចាំយកមុខចេញលុយអីណាមួយម៉ាក់ក៏កក់កាតអីដែរតោះយើងទៅផ្ទះវិញនេះនាងនេះ ដណ្ដើមយកមុខគេមិនឈ្នះហ្នឹងមកថាយគេទៀតយីហើយណាបងនៅស្គៀនស្អីទៀតបញ្ញាប់ទៅរលុយអីបែទៅនេះណាលោកស្រីអ៊ំស្រីអូយលោកស្រីក៏បានអ៊ំស្រីក៏បានដែរត្រូវតែរឹងមាំហើយកុំពិបាកចិត្តណា មិនយូរទេច្បាស់ជាជាហើយនេះណាបើលោកស្រីសបាយណាខ្ញុំនេះនឹងរោតាអោយមួយណាម៉ាក់អឺម៉ណាយអូយ មិនអោយទេណាចាំខ្ញុំរើមអាក្បាច់ថ្មីដែលមើលក្នុងទូរទស្សន៍អោយលោកស្រីមើលណានេះណាអានេះក្បាច់ឈរចាំមើលក្បាច់ដេកណាវាថ្មីថ្មីណាលោកស្រីសើញតិចមកសើញតិចមកណា ក្បាច់មួយទៀតណាមិនបានទេអាក្បាច់នេះចូលទឹកគ្មានណាតានាខូនត្រូវទេកុំអីណាអេនៅសោចបានមិនណាយអូយនៅតែអ្នកម៉ាក់អូយបានហើយអស់កាអីនឹងស្រស់សុបចេញទៅទុកឲ្យយើងនេះជាអ្នករុញម៉ាក់លំហែវិញអ្នកម៉ាក់ទុកឲ្យកូនជាអ្នករុញអ្នកម៉ាក់ដើរលំហែវិញណាម៉ាក់ណាណែ ចេញទៅនេះកូនយកមកគ្មានចិត្តស្មោះដូចឯងនេះឯងគ្មានសិទ្ធរុញរទេអ្នកម៉ាក់នោះទេតោះយើងជាអ្នករុញវិញតោះខ្ញុំជាអ្នករុញយើងជាអ្នករុញតោះខ្ញុំជាអ្នករុញអត់ទេយើងជាអ្នករុញតោះខ្ញុំជាអ្នករុញយើងអត់ទេយើងជាអ្នករុញអូអូអូយើងជាអ្នករុញយើងប្រយ័ត្នធ្លាក់លោកស្រីណាអូជិះទេយើងជាអ្នករុញអូប្រយ័ត្នប្រយ័ត្នណាប្រយ័ត្នធ្លាក់លោកស្រីប្រយ័ត្នធ្លាក់លោកស្រីក៏យើងអូ អូប្រយ័ត្នធ្លាក់លោកស្រីណាអូយអូយតែទីប្រយ័ត្នធ្លាក់លោកស្រីណាកុំទៅដល់គ្នាតិចតិចតិចតិចណាតិចតិចអូយប្រយ័ត្នប្រយែងណាម៉ាក់ម៉ាក់ម៉ាក់បានធូរខ្លះហើយម៉ាក់តែខ្ញុំមើលទៅម៉ាក់ដូចអត់សូវអីទេម៉ាក់គ្រាន់តែម៉ាក់ដើរអត់រួចនិយាយអត់ចេញតែវាអត់ទាន់ធុនធ្ងរទេម៉ាក់នេះបងនេះម៉ាក់ប្រពន្ធទេបងថាមិនធុនធ្ងរទៀតទេ អញគ្រាន់ចង់និយាយថាម៉ាក់គាត់ធ្ងន់ធ្ងរតែគាត់អត់ប៉ះពាល់ដល់ជីវិតអាយល់ទេមើលតបសំនៀងណានិយាយតែរឿងជីវិតជីវិតតែបើនិយាយដល់រឿងហ្នឹងហើយអ្នកម៉ាក់អាផ្ទះនេះតើអ្នកម៉ាក់នឹងចែកឲ្យកូនមួយណាទៅអ្នកម៉ាក់អ្នកនាងធីតានេះឯងខ្វះពេលសួរទេហ៎នេះឯងគិតថាម៉ាក់ឆាប់ស្លាប់ហ៎ឯងចង់ឲ្យម៉ាក់អាយុខ្លីអានឹងចែកទ្រព្យសម្បត្តិឲ្យឯងមែនទេហឹមតែម៉ាក់ណាមុនចែកទ្រព្យសម្បត្តិក៏គាត់មើលកូនដែរ គាត់ច្បាស់ជាឲ្យកូនបងហើយព្រោះកូនបងណាគឺជាអ្នកមើលថែគាត់ច្រើនជាងថើហើយអូនបងនិយាយយ៉ាងម៉េចណាបងនិយាយអញ្ចឹងមិនត្រូវនេះពួកយើងមើលម៉ាក់ទាំងអស់គ្នាតាកុំចង់អាងកាំងយកទ្រព្យសម្បត្តិតែម្នាក់ឯងអញមិនមែនចង់កាំងចង់អីទេអញនិយាយតាមត្រឹមត្រូវទេវតាមានភ្នែកហ៎កូនគ្មានទេវតាទេអីមកពីណាទេ គឺបងចង់បានតែឯងណាអូអូ នេះណានេះណានេះណានេះណានេះនេះនេះលោកស្រីដល់ម៉ោងទៅសម្រាប់ហើយព្រោះអសញ្ញានេះណាគឺប្រាប់ថាលោកស្រីត្រូវការសម្រាប់ហើយខ្ញុំខ្ញុំសុំទៅសិនហើយណាទៅហើយខ្ញុំទៅគេសុខមានផងម៉ាក់ណាអេនេះអាសាច់នេះណាប៉ះទៅវានៅហាប់ណែនណែននេះបើតាមខ្ញុំគិតណាប្រហែលជា 1 2 3អូ3ថ្ងៃទៀតនឹងជាហើយ ដើម្បីអើយលោកស្រីនេះណាកាន់តែឆាប់ជាខ្ញុំនឹងច្រៀងចម្រៀងមួយបទស្ដាប់ហើយវាធ្វើឲ្យជីវិតលោកស្រីនេះវាមានឈរពន់រាំងសីកាន់តែខ្លាំងណាមានអើមួយពាក់មិនដែរឃើញដោះមានមួយប៉ុណ្ណោះឬយ៉ាងណាស្រីងាឃើញសັບដង มันทาไงนะโอ้ยมันทาไงนะเฮ้ยโลสไรโอ้ยโลสไรโลโลสไรดังโอ้ยโลสไรดังกลัวแล้วโอ้ยលោកស្រីដឹងខ្លួនឡើងលោកស្រីដឹងខ្លួនឡើងជួយផងជួយ ជួយផងណានៅណា នៅណាទៅណាអស់ហើយកូនកូនអូយកូនវាទៅណាទាំងទាំងកូនប្រសាអូលោកស្រីលោកស្រីលោកស្រីខ្ញុំមិនទាន់បំរើលោកស្រីអស់ចិត្តទេណាដឹងខ្លួនឡើយអូជួយផងជួយផងអូលោកស្រី មកពីឯងហ្នឹងតាំងពីមកនៅផ្ទះម៉ាឯងមិនដែលមកគេក្បែរម៉ាម្ដងទេបាក់ម៉ែគឺមកពីឯងហ្នឹងមកតែពីឯងហ្នឹងបើយើងរៀបអំរើបាក់មិនតាន់បាត់អស់ចិត្តផងមកបងឡើងមកម៉ាម៉ាកុំមិនសាបាយមកបន្តខ្ញុំ ចាំបងឯងពេលមកនៅជាមួយម៉ាក់បងឯងមានដែរមកគេមួយម៉ាក់អត់កញ្ញាកញ្ញាកញ្ញាកញ្ញាកញ្ញាសុំទៅណែកញ្ញាកញ្ញាមិនបានមើលទេលោកស្រីអើយមិនទេទៅយកមកប្រាប់មក ឥឡូវម៉ាក់គាត់ស្លាប់បាត់ហើយហើយគាត់អត់មានបណ្ដាំបដកអីទេតែគាត់ធ្លាប់និយាយថាបើសិនជាអ្នកណាមើលថែគាត់បានល្អមុនគាត់ស្លាប់ទ្រព្យទាំងអស់នោះគឺត្រូវបានទៅលើអ្នកហ្នឹងហើយអញ្ចឹងអ្នកណាដែលមើលថែគាត់បានល្អគួរតែដឹងខ្លួនហើយបើដឹងខ្លួនហើយណាគួរតែរើចេញពីទីនេះទៅអ្នកខ្លះណាដេកដល់ថ្នាក់ចង់ក្រោកផង ធ្វើឯងមកមើលថែម៉ាក់ស្អីណានេះហ៎ បងកំពុងតែតាំងខ្លួនជាកង្គក់លក់លេងអ្នកណាធ្វើល្អអ្នកណាធ្វើអាក្រក់គឺមានតែទេវតាដែលដឹងអូហើយហ៎អេមានតែទេវតាទេទើបដឹងនិយាយដូចខ្លួនឯងនេះចេះដឹងណាស់អញ្ចឹងតើល្បិចណាឲ្យញុកគូតតែបងទាំងពីរនេះជាមនុស្សល្បិចញុកគូតណាតែគ្រប់យ៉ាងត្រូវតែបានខ្ញុំផ្ទះនេះត្រូវតែបានជាកូនបើព្រោះបងឯងជាកូនបងបើសិនជាផ្ទះនេះលុកកូនបើក៏ត្រូវបានច្រើនជាងឯងព្រោះវាជាទម្លាប់តាំងពីបុរាណបងឯងត្រូវតែចាំផងណាអាបងឯងនិយាយអត់ត្រូវទេ ចឹងមានន័យថាកូនប្អូននឹងមានព្រៀបលើកូនបងរហូតមែនទេហើយកូនបងត្រូវតែបានទ្រព្យសម្បត្តិច្រើនជាងគេ ខ្ញុំព្រមខ្ញុំត្រូវតែបានមែនទេអូនត្រូវហើយបានខ្ញុំត្រូវតែបានព្រោះខ្ញុំជាកូនបើទ្រព្យសម្បត្តិណាត្រូវតែបាន កូនបងច្រើនជាងអញកើតក្បាលមុនឯងអញឃើញពលឺថ្ងៃមុនឯងក្បាលឯងអញតែមើលណែបងកុំចោលមុខបើឯងរៀបការជាមួយបងថ្លៃហើយ ទៅចោលមកឲ្យខ្ញុំនៅមើលមកអញ្ចឹងគ្រប់យ៉ាងត្រូវតែបានខ្ញុំខ្ញុំជាកូនបើ បានមើលម៉ាក់ច្រើនជាងបងឯងទៅអត់កូនបងថាបានច្រើនជាងវាមិនដែរវាច្រើនណាស់កូនពើតែបានច្រើនជាងកូនបងឯងអញ្ចឹងបងឯងត្រូវទទួលពាក្យនេះផងបងឯងនៅចង់បានទៀតឯងអញកូនបងអញមើលថែម៉ាក់មុនឯងមើលថែម៉ាក់មុនឯងបាទឯងអញអ្នកមើលទេឥឡូវមកធ្វើលយដល់អញអញកូនបងត្រូវតែបានច្រើនគេតែខ្ញុំកូនបើត្រូវតែបានកូនបងត្រូវតែបានកូនបងត្រូវបានទ្រព្យសម្បត្តិច្រើនគេខ្ញុំចោលមុខខ្ញុំកូនបើទោះបងកាន់បុនខ្ញុំក៏ខ្ញុំត្រូវតែបាន ទលាប់បុរាណមកគេតែងតែចែងចឹងលើទៅកូនបងត្រូវទៅណាណាកូនបងត្រូវយកឡើងទៅទៅបាច់ដើមគ្នាទេទ្រព្យសម្បត្តិលោកស្រីស៊ីនូនទាំងអស់បានចែងនៅក្នុងម្ដាមមកដកនេះអស់ហើយហើយខ្ញុំជាមេធាវីធ្វើម្ដាមមកដកនេះមករំដកថាមិនលោកមេធាវីម៉ាក់ខ្ញុំមានម្ដាមមកដកដែរហេតុអីក៏ខ្ញុំមិនដែរដឹងចឹងណ៎លោកមេធាវីខ្ញុំមិនដែរឃើញលោកមេធាវី មកផ្ទះខ្ញុំហ្នឹងហេតុអីក៏មានបណ្ដាំមរតកម៉ែខ្ញុំសល់ទុកអញ្ចឹងគឺគាត់ហៅខ្ញុំមកធ្វើទាំងយប់មុនពេលដែលអ្នកទាំង4ហ្នឹងមកស្នាក់ថែទាំគាត់អូយមរតកអូបើអញ្ចឹងលោកមួយទេវីអញ្ជើញគាត់សិនមកលោកមួយទេវីអញ្ចឹងខ្ញុំនឹងអានបណ្ដាំមរតកនេះ លោកមេធាវីរៀបចំឯកសារឲ្យនៅបាទអូនហើយសូមលោកស្រីខ្ញុំសារមកចុះខ្ញុំនឹងកត់ត្រានឹងថតសម្ដែងនៅស្រីទុកចា1នាងខ្ញុំឈ្មោះគុណស៊ីណានូនមានផ្ទះធំមិនវែងនៅក្នុងសង្កាត់សានសុកខណ្ឌសានសុកប្រធានីភ្នំពេញ ខ្ញុំសូមធ្វើបណ្ដាំមរតកបកុលផ្ទះនេះទៅឲ្យពេគុណធបុប្ផាដើម្បីយកទៅលក់យកថវិកាលក់គុតគុំមន្ទីរពេគុណធបុប្ផាហើយប្រាក់ខែរបស់មេធាវីគឺកាត់ចេញពីថ្លៃលក់ផ្ទះនេះដែរចំណែកទី2គឺកូនប្រុសខ្ញុំ2នាក់មួយឈ្មោះសម្បត្តិសំនៀង ពីរឈ្មោះសម្បត្តិវិជានាងខ្ញុំបានប្រគល់ប្រាក់ម្នាក់5ដុល្លារតែប្រាក់នោះខ្ញុំបានប្រគល់រួចហើយព្រោះពួកគេបានខ្ចីពីខ្ញុំមិនទាន់សងនៅឡើយទេ ទី3ទ្រព្យសម្បត្តិដែលនៅក្នុងផ្ទះនេះទាំងមូលខ្ញុំសូមបកគលទៅឲ្យអ្នកបម្រើរបស់ខ្ញុំឈ្មោះហាក់ស្រីស្រស់ សូមលោកនាយវីធ្វើទៅតាមច្បាប់ចា៎អាយហេតុអីក៏បានធ្វើអញ្ចឹងហេតុអីខ្ញុំក៏ឆ្ងល់ដែរលោកមេធាវីហេតុអីទៅអញ្ចឹងវិញនេះនេះនេះណាលោកលោកលោកមេធាវីនេះនេះនេះស្រស់សូមមិនយកបានទេអាអាទ្របសម្បត្តិអុយនោះខ្លាចខ្លាចខ្លាចបងប្អូនគេពីរនាក់នេះឆ្លោះគ្នាណាមិនបានទេ បណ្ដាំនេះបានចាយរួចហើយស្រស់ត្រូវតែគោរពតាមបណ្ដាំមរតកនេះក៏ដូចជាស្រស់ហ្នឹងគោរពលោកស្រីដែរនេះជាសន្តានចិត្តរបស់លោកស្រីចំពោះស្រស់ដែលខំមើលថែគាត់តាំងកន្លងមកលោកស្រីនៅមានបណ្ដាំមរតកចុងក្រោយមួយទៀតអូលោកមេធាវីនេះនេះម៉ាក់ក្មេកក៏នៅមានទ្រព្យសម្បត្តិផ្សេងទៀតទុកឲ្យពុកខ្ញុំមែនទេលោកមេធាវី មែនហើយលោកមេធាវីគាត់មានអីទុកឲ្យពុកខ្ញុំទៀតមែនអញ្ចឹងចាំខ្ញុំអានឲ្យស្ដាប់ ចាដឹងតែបានកូនពៅច្រើនហ្នឹងដឹងតែបានលើកបងហើយកូនប្រុសកូនម្សារបស់ម៉ាក់ទ្របម៉ាក់មានតែប៉ុណ្ណឹងម៉ាក់ចែកឲ្យកូនកូនគ្រប់គ្រប់គ្នាអស់ហើយមិនបានចម្ពាក់កូនមួយណាទេទ្របធំរបស់ម៉ែនៅ មន្ទីរពេទ្យគុណធពុផាឯណោះ បើចៅម៉ាក់ឈឺ ចូលកូនយកកូន ទៅគុណធពុផាទៅ ហើយកូនប្រុសទាំងពីរនាក់នេះធ្វើល្អដាក់ម៉ែក្មេកឪក្មេកផង ពេលដែលគាត់នៅរស់ មើលថែគាត់ឲ្យចេញពីបេះដូងកុំមើលថែគាត់ដោយឃើញទ្រព្យសម្បត្តិរបស់គាត់ឲ្យសោះណាកូន